ឈុំទៅឈុំស្រមៃតែអើថាគេមានចិត្តលំងឈប់គិតថាយើងសំខាន់ក្នុងបេះដូងគេពេលកន្លងយើងជាមនុស្សកំតទេពីងថាស្នេហ៍គ្មានទេសម្រាប់យើង ម្ដេចបនដោយឲ្យឈិនលងខ្លាំងម្ដេចមិនរារាំងអនដាតភ្លឺទាំងថាក្តៅនៅធ្វើចិត្តសឿងរឿងស្នេហ៍កម្មឈឺបុននឹងមិនតន់ល្មមទេចាំឈឺទ្វីទៅខួរក្បាលចាំត្រូវតែចាំបាទមិនចាំមិនមែនមនុស្សទេ យ៉ាងនេះសួរថាឈឺចាប់តែទេគេមិនស្រឡាញ់ មនុស្សពិសេសលំអីខ្លាំងយ៉ាងនេះសួរថាឈឺចាប់ដែរទេគេមិនស្រឡាញ់ឈប់តាមគេគូដឹងគេ her.